សួស្តីអ្នកនាងក្នុងភាពយន្តនេះខ្ញុំចង់បង្ហាញអំពីការជាប់បណ្ដារូបភាព Photoshop រូបភាពរង្វិលជុំដែលបានហើយបានដែលខ្លួនយើងបានបញ្ជូនវាទៅកាន់ផែនទី Google Map ហើយយើងភ្ជាប់វាដើម្បីឲ្យคล้ายទៅជា Street View មានសញ្ញាព្រួញឆ្វេងស្ដាំជាដើមគឺមានន័យថាយើងភ្ជាប់រូបភាពនិងរូបភាព Photoshop នោះអញ្ចឹងយើងឃើញថាទាំងនេះសិតតែជារូបភាព Photoshop មួយមួយបាទ របស់ខ្ញុំដើម្បីភ្ជាប់គ្នាបានយើងត្រូវ sign in គឺយើងចុះហត្ថលេខា យើងកត់ត្រាចូលក្នុង Gmail យើងសិនមករួចយើងទៅកាន់គេហទំព័រ google.com/street តមកគឺយើងចុចលើរូបថតយើងនេះ គឺដើម្បីចូលលើក្នុង profile របស់យើង កាលណាចូលទៅកាន់ profile របស់យើងយើងឃើញតែបណ្ដាចំណុចក្រហម ដែលក្នុងនេះគឺតំណាងឲ្យចំណុចនៃបណ្ដារូបភាព Photosphere រូបភាពវិលជុំអញ្ចឹងឃើញថាខ្ញុំបានរូបវិភាគទានច្រើនគួរសមដែរបណ្ដារូបភាពនៅជុំវិញប្រទេសកម្ពុជាយើងឧទាហរណ៍ថាយើងចូលទៅកាន់ក្បែរប្រាសាទបាសីចាំក្រុងឬក៏យើងអាចទៅកាន់សៀមរាបសិន នៅពេលដែលយើងធ្វើការ search ចុចស្វែងរកអញ្ចឹងគឺចំណុចឲ្យខាងនេះបាត់ profile របស់យើងហើយគឺមានន័យថាយើងគ្រាន់តែបាន ត្រឹមតែមើលគឺយើងមិនអាចធ្វើការភ្ជាប់បានទេចឹងខាងនេះយើងអត់មានភ័យពីតែភ្ជាប់បានទេចូលលើការណគិទៀតថាជាទូទៅដើម្បីភ្ជាប់បាន គឺយើងត្រូវចូលគិមែនដែរបាទទោះបីយ៉ាងណាក៏យើងក៏អាចភ្ជាប់បានដែរគឺមានរូបថតគេផង បាទយើងឃើញថាមានបង្ហាញបណ្ដាអ្នកថតរូបបាទនៅម្ដុំបរិវេណដែលយើងឃើញហ្នឹង3នេះ profile របស់យើងវិញហើយលើនេះគឺយើងពុំធ្វើការ search រកទីតាំងណាមួយទៀតទេគឺយើងត្រូវចុចពង្រីកឲ្យធំហើយ គឺយើងចុចស្វែងរកតែម្ដងបាទយើងចុចញ៉ាំបោកនេះមកដើម្បីយើង zoom កាន់ទៅកាន់គៀក ឧទាហរណ៍ថាយើង zoom ទៅកាន់គៀប្រាសាទបាក់សៃចាំក្រុងបាទចឹងយើងចង់ភ្ជាប់តែម្ដុំភាសាហ្នឹងទេយើងមិនមិនភ្ជាប់ម្លងភាសាទៀតទេឆ្ងាយពេកបាទអញ្ចឹងយើងត្រូវការ zoom ឲ្យកាន់តែគៀបាទគឺយើងពង្រីកឲ្យកាន់តែគៀបណ្ដាចំណុចដែលយើងចង់ភ្ជាប់ឥឡូវនេះយើងឃើញថាយើងយើងជ្រើសរើសយកតែប្រហែលចំណុចនេះទេ ណៃអត់យើងឃើញថាអត់មានចំណុចណាផ្សេងទៀតទេនៅខាងកែមខាងនេះរួចយើងអាចចុចពាក្យថា connect image គឺយើងភ្ជាប់រូបភាពណាគឺយើងភ្ជាប់បណ្ដារូបភាពដើម្បីធ្វើការនាំទិសរវាងបណ្ដារូបថតទាំងនោះយើងចុច connect image ហើយយើងធ្វើការរងចាំដើម្បីឲ្យ កម្មវិធីផ្ទុកបណ្ដារូបភាព Photoshop នៃបាក់ក្នុងបរិវេណដែលយើងចង់ភ្ជាប់គ្នានឹងខ្ញុំយើងត្រូវការចំណាយពេលបន្តិចក្នុងការរំចាំយើងឃើញថាបណ្ដារូបភាពទាំង7នេះត្រូវបានផ្ទុកចូលទៅក្នុងកម្មវិធីហើយពុំមានការព្រមានឡើយអាចនឹងព្រមានដែលយើងធ្វើការសម្រេចចិត្តឧទាហរណ៍ថា បណ្ដាបរិវេណដែលយើងជ្រើសរើសហ្នឹងអាចនឹងមានរូបផតខ្លះពុំត្រូវបានអនុញ្ញាតឲ្យដាក់បង្ហាញលើផែនទីទេអញ្ចឹងកាលណាដែលយើងភ្ជាប់ក្នុងបរិវេណបែបហ្នឹងគឺគឺកម្មវិធីនឹងសួរយើង ថាតើយើងចង់ភ្ជាប់រូបថតទាំងអស់ឬក៏ភ្ជាប់តែបណ្ដារូបថតអឺ ដែលបានអនុម័តឲ្យដាក់នៅលើផែនទីអញ្ចឹងបើយើងភ្ជាប់បណ្ដារូបថតដែលបានអនុម័តហើយទើបប្រសាពីព្រោះការភ្ជាប់របស់យើងនឹងត្រូវបានបង្ហាញជាសាធារណៈតើផ្ដើមពីចំណុចណាទៅជាធម្មតាគឺយើងអាចឃើញថាដើមពីចំណុចចុងនេះទៅឬចុងបែបនេះហើយការភ្ជាប់នេះគឺគ្រាន់តែជាការភ្ជាប់ដោយស្វ័យប្រវត្តិហើយជាទូទៅមិនមែនត្រូវ100%ទេខ្ញុំសូមណែនាំបងប្អូនអរគ្នានៅពេលដែលថតរូបគឺប៉ុស្តិ៍ ទី1បាទគឺយើងគួរតែបែរទៅទិសខាងខាងជើងគឺរូបថតអឺយើងអាចប្រើទិដ្ឋភាពផ្កាយរណបដើម្បីមើលការប្រៀបធៀបអញ្ចឹងផ្លូវនៅខាងនេះហើយដើរចូលប្រាសាទយើងចាត់ទៅត្រង់ទៅត្រង់ចំតួប្រាសាទតែម្ដងហើយនេះជាការដើរពាត់ប្រាសាទមកជុំបាទតែត្រង់ថាទិដ្ឋភាព សិតតម្លៃគឺយើងពុំអាចពង្រីកបានធំទេបានប៉ុណ្ណាចឹងវាចង់ចង់បានធំគឺយើងត្រូវត្រឡប់មកទស្សនភាពផែនទីវិញចឹងអាចពង្រីកធំទៅទៀតហើយយើងមើលចំណុច E បាទអញ្ចឹងយើងគួរគួរតែសង្កេតផងដែរ ថាចំណុចហើយរូបភាពទាំងនេះក៏មាន7ដែរជួនកាលយើងមើលឃើញនឹងផ្នែកគឺមាន តែ7ចំណុចទេប៉ុន្តែរូបភាពដល់10 ហេតុផលអីហេតុផលគឺចំណុចខ្លះកូនលើ គ្នាអាចកូនលើគ្នា2ដងឬក៏3ដងមូលហេតុគឺយើង បានផ្ទុករូបថតដដែលនឹងចំនួន បញ្ជូនទៅតាមមានន័យថាយើងអាប់ឡូតទៅ Google Map ទៅផែនទី Google ចំនួន3ដងឬក៏2ដងអញ្ចឹងគឺចំណុចទាំងនោះនឹងជន់លើគ្នាអញ្ចឹងគឺយើងត្រូវធ្វើការដោះស្រាយចំណុចរូបភាពទៅស្ទួនសិនចំនួនរូបថតនិងចំនួនចំណុចស្មើគ្នាហើយគឺមានន័យថារូបថតនៅម្ដុំហ្នឹងมันមាន ស្ទួនទេយើងចុចលើ អក្សរ e តែម្ដងក៏បានយើងធ្វើការបង្វិលទិសតើយើងបង្វិលដើម្បីអ្វីណាមុននឹងបង្វិលទិសយើងត្រូវភ្ជាប់ជាមួយមួយសាកមើលសិនណាឬក៏ជាទូទៅគឺយើងត្រូវមើលមើលជាមុនសិន e ហើយយើងមើល a បាទយើងអាចចុចលើ a នេះតែម្ដងអញ្ចឹង a នេះគឺទិដ្ឋភាពរៀងគៀកបន្តិចបាទអញ្ចឹងយើងឃើញតែមួយឆ្ងាយមួយចិត្តអញ្ចឹងយើងអាចភ្ជាប់គ្នាបានហើយ នេះសញ្ញាព្រៀងភ្ជាប់អញ្ចឹងយើងចុចនៅលើវាទៅវាខ្លាយឲ្យមិនភ្ជាប់ប៉ុន្តែព្រួយខុសទៅបាទខុសទៅអញ្ចឹងដើម្បីពង្វិលទិសដៅនៅចំណុចទាំងនេះគឺយើងដាក់ឲ្យចំ ចំណុចគោលណាមួយ នេះមានន័យថាយើងដាក់ឲ្យចំចំណុចគោលនេះនៃតួប្រាសាទមកយើងដាក់ឲ្យចំនៅកម្រិតប៉ុណ្នេះមកប៉ុណ្នេះឲ្យស្មើវាប្រហែលគ្នាមកអញ្ចឹងនៅណាប្រាសាទបានមកមកទិសខាងនេះ ប៉ុន្តែសញ្ញាព្រួយនេះមានចំណុចអេនេះព្រួយបាញ់មកខ្នល់ខ្ញុំមានរខុសហើយចឹងយើងត្រូវប្រវែសញ្ញាព្រួយនេះឲ្យបែរមកប្រាសាទដែរពីព្រោះរូបថតយើងនេះគឺដាក់ឲ្យប្រាសាទឲ្យចំមុខបាទយើងចុចដល់សញ្ញាបូកនេះបាទតួប្រាសាទមិននៅនឹងទេចឹងយើងប្រវល់តួប្រាសាទនេះបាទចង់តួប្រាសាទនោះឲ្យមកចំទិសដើមនៃតួប្រាសាទប្រកបគឺនៅក្នុងចាំហើយយើងអាចប្រឡែងបានអោះយើងប្រឡែងប៉ុណ្្នឹងសិនទៅ យើងអាចបើករូបភាពទៅតម្លៃមើលថាទូប្រសិនមែនទេនៅចំទៅណាចំទៅនេះ មែនមែននៅចំមែនសំដៅលើនេះចំប្រហែល5នេះឥឡូវយើងមើលចំណុចខាងមុខវិញបាទចំណុច A វិញចំណុច A យើងក៏វល់រកទូប្រសាទដែរមកចំទូប្រសាទហើយបែរទៅបាញ់ទៅផ្លូវទៀតដែរអញ្ចឹងយើងបង្វល់ម្ដងទៀត ហើយទូរស័ព្ទមកខាងក្នុងវិញបាទអញ្ចឹងនៅពេលយើងចុចព្រួយចូលក្នុងយើងឃើញថាមិនតន់ចំទេណាមិនតន់ចំត្រង់អទេមូលហេតុផលអីអញ្ចឹងបងនងល្អនេះមិនមែនមានន័យថាចំណុចនេះខុសទេគឺចំណុចមួយនេះភ្ជាប់ហ្នឹង បាទព្រួយនេះងាកបន្តិចពីព្រោះយើងមិនដើរទៅត្រង់ទេបាទងាកមកណានេះយើងបែរនេះចំត្រង់ទៅចេះតែយើងអាចបានភ្ជាប់ពីនឹងមកខាងក្រោយទេនេះចំណុចយើងដើរងាកមកខាងខាងឆ្វេងបាទឥឡូវយើងមង្វល់វាមកងាកមកឆ្វេងមែនបាទនេះចំនៅតំបន់នេះចំណុចនេះត្រូវទេជិះព្រួយមក មកឥឡូវយើងធ្វើម៉េចបាន isolate ទៅបានទៅទៅវិញវាថានេះជាមិនបាទយើងមើលប្រាសាទនេះចំអញ្ចឹងចំពីមុខបាទយើងមើលខាងលើនេះមិនដឹងថាតើចំទេនេះចំណុចថតមិនជាចំតួចំកដាលមែនទេបាទកដាលមែននឹងលំអៀងណានេះ តទៅទៀតអញពួយមកកែមកឆ្វេងហើយអាព្រួយយើងយើងថាម្ដុំយើងឈប់អាតទៅមុខទៀតតវាមិនមកខាងនេះយើងទៅឆិតចុចព្រួយសិនមិនដឹងជាចំណុចណាប្រវល់មកជុំសិនដើម្បីដឹងទស្សនភាពហ្នឹងនោះ ruin remove thì khi ta những đá ở trong trong tua và sát một sát thế có bài thì chiếc bài thời trình thì tua và sát mình ចេញចំណុចនេះគឺមានការខប់ទឹកចឹងយើងពង្វល់យ៉ាងម៉េចទីមួយដាក់ឲ្យចំប្រហែលជាតួប្រាសាទសិនមកខ្ញុំធ្វើប្រាសាទមកហើយយើងពង្វល់ទឹកនេះចំតួប្រាសាទដែរមកប្រហែលប្រហែលហើយយើងបលែងបាទម្ដងទៀត វាឆេចព្រួយទៅមុខគឺគឺគៀបាទនេះគឺនឹងចំចដាឡើងតែម្ដងអញ្ចឹងមានន័យថាចំណុចនេះគឺមិនមិនត្រូវទៅនឹងទេយើងដាក់ឲ្យឲ្យមកមកត្រូវការទាញមកខាងនេះទាញមកខាងឲ្យត្រង់បាទនេះទាញដាក់ត្រង់តែម្ដង A និង F តើជារូបភាពជាន់គ្នាទេណា F A ឆ្ងាយជិតជីវិញ ចំចដាប៉ុន្តែយើងមើលចដាចាំចដាខាងក្រោយទេបាទចំហៀងទេចំហៀងអញ្ចឹងតាធ្វើទឹកយ៉ាងម៉េចនេះត្រង់បាទនេះបាញ់ទៅគឺបាញ់ទៅក្នុងទឹកហ្នឹងគឺទឹកចដាចំហៀងហ្នឹងតែវាមានការផ្លាស់វាយើងថតថតរំលងពេកបាទមកចដាចំហៀងអញ្ចឹងនេះនេះចាំទឹកនេះចដាចំហៀង rồi dân đã ở trong từ này đại dòng hiến hay dân bài một bài một mí mò mỏ đại dòng hiến là thành này từ từ đại bà mình ta chẳng nói mỗi bài thì tấm bài trình biểu ra được mình chắc an tâm từ đây này nhưng phòng vơ vé cho nhà bố phòng vợ nhưng giá là từ này mình tôi xong lại ចឹងបានថាចំណុចនេះចេញទៅចេញទៅមុខប្រាសាទវិញចំណុចនេះទៅណាវិញមុខប្រាសាទនៅខាងណាជ្រុងនៃប្រាសាទចាំមានថាមិញយើងនៅម្ដុំនេះឥឡូវនេះមកជ្រុងចាំទូជ្រុងចឹងតែចំណុចនេះយើងអាច ចាត់ទុកថារំកិលគាត់មកខ្ញុំតិចមកហើយចំចំកដាលជាមួយតាមរូបភាពហ្នឹងណាហើយចំណុចនេះគឺនៅចំជ្រុងជ្រុងផ្នែកចម្រុំនេះបាទចេញដល់ចំជ្រុង ចំកណ្ដាលជ្រុងប៉ុន្តែទិសវាទៅបាយចេញទៅខាងនោះវិញណាចំណុចហ្នឹងចេញទៅការបង្វល់ឲ្យចំទិសវិញជ្រុងក៏ទៅបាយទិសនេះមកចំចុងប្រាសាទទៅទិសនេះចេញទៅចុចសញ្ញាមកមកវល់ចុងប្រាសាទនៅតាមទិសនេះវិញតទៅមុខទៀតជួយគ្នា នេះនិយាយថាចំពីក្រោយតម្រងបាទយើងដាក់ដាក់មកឲ្យចំពីក្រោយភាសាណាដាក់ចំពីក្រោយអញ្ចឹងក្រោយភាសានៅខាងនេះអញ្ចឹងទិសរបស់ខណៈយើងដាក់ចំហើយផ្នែកយើងមកកណ្ដាលនេះមួយហ្នឹងត្រូវបែរមកនេះវិញត្រូវបាញ់មកនេះវិញមិនអាចចំក្រោយភាសាវិញចឹងតែនេះបែរចេញទៅជួយអត់តាមត្រូវទេចឹងត្រូវយកចំណុចចុងស្រួចហ្នឹងហើយបែរមកខាងនេះវិញ đáp ảnh người phải trò vào sân này Right. ហើយចុចព្រួយនេះទៅណាវិញវល់មកជុំទៀតចាំចំហៀងភាសាខាងនោះវិញបាទចំហៀងមិនយើងនៅជ្រុងនេះបាទឥឡូវយើងមកចំចំហៀងឥឡូវយើងដាក់ចំ ជំហៀងយកកដាលហ្នឹងមករួចចំណុចនេះគួរនៅ symmetry គ្នាជ្រើសរើសពីចំណុចនេះបាទពូជាចំណុចជំហៀងដូចគ្នានេះដល់ចំប្រាសាទប៉ុន្តែគាត់បែរទៅប្រឆិតចេញមកក្រៅគ្នា បែរមើលហើយមិនមើលជាងចុចមកយើងបែរឲ្យចំមកវិញអូខេតែយើងអាចចង់យើងចង់ភ្ជាប់ទេកន្លែងនេះជាចំណុចនេះអាចចាត់ទៅជាចំណុចប្រហែលជាចង់កណ្ដាលចង់ភ្ជាប់មកណាហើយនឹងចង់ភ្ជាប់ទៅនោះទេ បាទបើយើងចង់ភ្ជាប់យើងភ្ជាប់បានឥឡូវយើងដាក់ឲ្យចំកណ្ដាលតែម្ដងកលតែខាងបន្តិចជាប់លេខមកទៅមកចុះលេខមកព្រៀងនេះមកជាប់បានណាចឹងតែជា3ចំណុចចាំមកកំសាន្ត មិនជាចំមុខម៉ែនេះខ្ញុំថតនេះអាចពួយមកដល់ស្ដាមហើយចូលឲ្យចំចំជាងប្រាសាទហ្នឹងចំជាងប្រាសាទហើយយើងមើលមុខចំណុចនេះចំជំនាញនេះចំហ្នឹងនេះចង់ភ្ជាប់ពីមួយជាហៀងទៅមួយជាហៀងក៏បានដែរតែវាមិនសូវសមបាទផ្លូវនេះមិនសមឥឡូវយើងចង់ភ្ជាប់បាទ ចឹងទៅ3ចុចចំហៀងហ្នឹងចេញមកក្រៅខាងនេះណាឆ្លុះពីម្ខាងទៅម្ខាងហាចឹងអាចផ្ដាច់វិញចុចមួយទៀតវាផ្ដាច់មកវិញចឹងចំណុចក្នុងការថតរូបនេះបើយើងអាចចុចឡើងទៅលើភ្ជាប់បានឡើងទៅលើកំពូលមួយទៀតណាមកកម្មមកកម្មបើយើងថតមកកម្មមកកម្មមកកម្មហើយហើយភ្ជាប់ឡើងទៅលើបាទកាន់កាន់វាសាឥឡូវមុននឹងសម្រាប់ចិត្តថាយើងចុច publish នេះអាចមើលម្ដងទៀត provide ឲ្យចំចំណុចបាទចំភាសាចំព្រួយព្រួយនេះបែរចំមុខភាសាដែរចូលទៅមុខទៀតតាមឆ្វេងមកឥឡូវតាមហោះស្ដាំវិញ ធ្វើចង់លើនេះចេញទៅខាងមុខវិញនេះឆិតមកចំជ្រុងចំជ្រុងហើយយើងមាន ឡើងលើទេយើងត្រឡប់ទៅជ្រុងខាងមុខវិញសាច់ជ្រុង មានឡើងទៅបានទេមានចេញទៅមុខវិញនេះឡើងមកនេះវិញជាងគិតថាការភ្ជាប់នៅក្នុងរូបភាពនេះគឺមិនសូវបានល្អទេដោយសារតែយើងថតរំលងពេកបាទថតរំលងពេកគួរតែថតឲ្យបានគៀកគ្នាបានសពជ្រុងទៅអាចភ្ជាប់បានល្អបាទ ចឹងយើងអាចប៉ុណ្ណឹងយើងអាចផ្លិច publish បានគឺត្រូវការពេលប្រហែលម៉ោងទេដើម្បីអាចចេញផ្សាយបានផ្សាយ